មិននិយាយជាស្ដាប់គ្នាសោះចឹងហ៎ប៉ាប្រាប់ឲ្យថាថារវល់ខ្លួនឯងនេះបើរឹងណាស់ប៉ានេះបាយធ្វើស្អីហ្នឹងហ៎មកអីកូនយើងខំតែធ្វើការរាល់ថ្ងៃដើម្បីនរណាមិនដើម្បីឯងទេអីហើយមិននិយាយម្ដងពីរដងស្ដាប់គ្នាចឹងប៉ាធ្វើដើម្បីខ្លួនឯងឯងប៉ាធ្វើដើម្បីមុខមកខ្លួនឯងតែប៉ុណ្ណោះមិនដើម្បីខ្ញុំទេតាំងពីដឹងក្តីមកខ្ញុំរស់នៅដូចគ្មានឪពុកម្ដាយចឹងជីវិតមានតែខ្លួនមួយ គ្រាន់តែចង់បានការបារម្ភភាពក៏ក្តៅពីប៉ាម៉ាក៏មិនបានដែរថ្ងៃណាក៏ប៉ាថារវល់ថ្ងៃណាក៏ប៉ាថាធ្វើដើម្បីខ្ញុំដែរតែខ្ញុំមិនទទួលអីខ្លះពីប៉ាហុយកូននេះបាយឈ្មោះស្អីហ្នឹងហ៎មិនមកបាយកូនចឹង ចាកូននេះនឹងអីមែនកូនប៉ាម៉ានេះសភៅតាមដានកូនខែនេះប៉ាម៉ាអត់តន់សញ្ញេណាអឺពូស្អែកគ្រូត្រូវកំណត់យកហើយចាចាំម៉ាក់សញ្ញេឲ្យតែថាឲ្យប៉ាម៉ាក់នាងសុំឡាទៅងុយទឹកសិនបានទេដោយសារប៉ាម៉ាក់ធ្វើការហត់ពេញថ្ងៃហើយណាលើកមុនម៉ាក់និយាយចឹងម្ដងហើយមកដល់ឥឡូវម៉ាក់អត់តន់សញ្ញេទៀត មិត្តកូនប៉ាម៉ាក់គេសញ្ញាឲ្យអស់ហើយនៅឡាយតែខ្ញុំហើយកូនឯងស្ដាប់ម៉ាក់និយាយបានអត់ម៉ាក់ថាឡើងទៅមួយទឹកដូងក៏អើសិនចាំចុះមកសញ្ញាឲ្យមិននិយាយស្ដាប់គ្នាអញ្ចឹងហ៎ណែបងមកចាំបាច់កំហុសដាក់កូនធ្វើអីហ៎នេះកូនយើងតើដោយសារតើឯងនឹងបានវិខូចកូនអស់នោះយើងធ្វើជាម៉ែអូគេស្រឡាញ់កូនកុំឲ្យវាដឹងចិត្តឃើញទេតែវាដឹងចិត្តវាក្បាលរឹងអញ្ចឹងនឹងឲ្យមកវាឯងនឹងតាមកូនពេក មិនកំហុសដាក់កូនខ្លាំងខ្លាំងអញ្ចឹងហ៎នេះក្រោយតែរឿងសញ្ញាប៉ុណ្ណឹងសោះព្រោះដូចជាមានរឿងធំណាស់ណាអញ្ចឹងទាំងម៉ែទាំងកូននិយាយមិនបានស្ដាប់ទាំងពីរហ្នឹងហុយធុញណាមនីអាចាំម៉ាក់ឡើងទៅជ្រាឲ្យណាកូនតែម៉ាក់សុំឡើងទៅបដូរកៅអៅមួយទឹកសិនណាណាចាម៉ាក់មីងចាលោកស្រី មីងចាំជួយសញ្ញាឲ្យកូនមនីតិចទៅណាមីងឡើងទៅជាមួយកូនមនីតិចទៅចាចាលោកស្រីអឺឆាប់សិនមីងតែមីងកំប្រាប់កូនមនីណាថាមីងជាអ្នកសញ្ញាឲ្យចាចាលោកស្រីមីងទៅចុះ នាងតូចចាប់ញ៉ាំបាយទៅខ្លាច់មហូបតិចអស់លោកប្រុសលោកស្រីប្រហែលជាមិនបានមកប្រសាបាយផ្ទះជុំគ្នាទេនាងតូចញ៉ាំមុនទៅណាម៉ែដោះម៉ែដោះយកវាទុកវិញណា ខ្ញុំអត់ញ៉ាំទេព្រោះខ្ញុំអត់ឃ្លាននាងតូចនាងតូចទេកន្លែងចាត់កាន់កែងទេអីទេអីបណ្ដោយគុណរតឹងទេកន្លែងការីជ្រុងគុណនឹងជ្រុងវ៉ាវទេកន្លែងត្រីកោណ ទីឡាក្រេកោនបាត់គុណកម្ពុជាចែកឲ្យ2នៅណែគេអឺហៅថាអាណាអាណាអ្នកនាងដល់គ្នាហូបផ្លែឈើសិនទៅណាអូអសនៃនាងតូចស្អាតណាស់តើនេះម៉ែដោះមិនតែដឹងសោះមិនថាតែអសស្អាតទេម៉ែដោះ ម្នេះហ៊ានប្រកាន់ប្រចាំសាលាទៀតដល់ពួកម៉ាក់ឯងក៏ដូចគ្នាមិនត្រឹមតែហ៊ានប្រកែប្រកែដូចគ្រូទៀតផងនេះនាងទាំងពីរស្រឡាញ់គ្នាអញ្ចឹងល្អហើយមិនងាយរកមិត្តបានល្អល្អអញ្ចឹងទេណាអញ្ចឹងស្រឡាញ់គ្នាតទៅរហូតទៅណាអូអញ្ចឹងម៉ែដោះសុំតែធ្វើមហូបសិនហើយព្រោះថាចិត្តដល់ម៉ោងលោកប្រុសលោកស្រីចេញធ្វើការហើយ មកលើកកែឡើងដើម្បីមកជំនួយនៅចម្រើនរបស់យើងលុយលាលុយកើតហូរចូលហេងហេងលោករនលោកកថាការនាំចេញលើកនេះក្រុមហ៊ុនយើងទាំងពីរអាចប៉ាប៉ាប៉ាជួយគិតលំហាត់នេះកូនតិចមកកូនគិតមិនហ៎ក៏កើតចេញដែរធ្វើទៅខលរហូត ប៉ាប៉ាជួយប្រាប់តិចមកណាអឺមនីយ៉ាម៉ាក់ថាពេលនេះប៉ាប៉ាកំពុងតែលវងនិយាយការងារជាមួយនឹងលោកអ៊ំណាចាំពេលប៉ាម៉ាក់ហើយដៃចាំប៉ាម៉ាក់ឡើងទៅជួយធ្វើលំហាត់កូននៅខាងលើណាអត់ទេម៉ាក់កូនចង់ឲ្យប៉ាប្រាប់ឥឡូវព្រោះស្អែកនេះគ្រូត្រូវយកកិច្ចការនេះហើយកូនខ្លាចប៉ាភ្លេចដូចលើកមុនទៀតបងប្រុសបងស្រីសូមអញ្ជើញភាសាស្រាជែកគ្នាលេងសិនទៅណា ខ្ញុំសូមទៅនិយាយជាមួយកូនខ្ញុំបន្តិចកុំឱកាសនេះណាដោយសារកូនខ្ញុំនៅក្មេងមិនសូវជាចេះគិតប្រហែលទេមិនអីទេអើយក្មេងៗវាអញ្ចឹងឯងកូនខ្ញុំមកក៏អញ្ចឹងដែរសូមជឿចុះអញ្ចឹងបងតាពីអញ្ចឹងញ៉ាំសិនទៅណាមិននិយាយជាស្ដាប់គ្នាសោះអញ្ចឹងហ៎ប៉ាប្រាប់ឲ្យថាថារវល់ ឯងនេះក្បាលរឹងណាស់ប៉ានេះបាយធ្វើស្អីហ្នឹងហ៎មកអីកូនយើងខំតែធ្វើការរាល់ថ្ងៃដើម្បីនរណា មិនដើម្បីឯងទេអីហើយមិននិយាយម្ដងពីរដងស្អាតគ្នាចឹងប៉ាធ្វើដើម្បីខ្លួនឯងឯងប៉ាធ្វើដើម្បីមុខមកខ្លួនឯងតែប៉ុណ្ណោះមិនដើម្បីខ្ញុំទេតាំងពីដឹងក្តីមកខ្ញុំរស់នៅដូចគ្មានឪពុកម្ដាយចឹងជីវិតមានតែខ្លួនមួយគ្រាន់តែចង់បានការបារម្ភភាពបកក្តៅពីប៉ាម៉ាក់ក៏មិនបានដែរ ថ្ងៃណាក៏ប៉ាថារវល់ថ្ងៃណាក៏ប៉ាថាធ្វើដើម្បីខ្ញុំដែរតែខ្ញុំមិនទទួលអីខ្លះពីប៉ាហុយកូននេះប៉ាឈ្មោះស្អីហ្នឹងហ៎មិនមកបាយកូនចឹងម៉េចអីកូនឯងមើលមកយើងពីមុនមកដែលបានទៀតចេះដឹងចូលសាលាល្អល្អដូចឯងទេហេតុអីក៏យើងអាចរកទីមានបានរៀនល្មមល្មមបានហើយមុននឹងក្រោយទៅធ្វើការឲ្យគេណែលហើយនៅមកសម្ដីខ្លាំងដាក់យើងទៀតអ្ហ៎អត់នេះ កូនចាំម៉ាក់ធ្វើការហើយម៉ាក់ឡើងទៅជួយធ្វើលំហាត់កូនណា ពេលវេលាល្អពេលវេលាជាមួយគ្រុត ស្រាបៀគ្រុតឈ្នះមេដាយមាសពីមុន Selection ឆ្នាំ2022 Yes I can Yes we can អបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ឈ្នះមេដាយមាសពី Mon Selection ឆ្នាំ2022ដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ Are you ready? ផ្ទះឯមនីចាំអ្នកផ្ទះមកយកមែនទៅមួយគ្នាសិនមកចាំឲ្យមកគ្នាជួយផ្ទះណោះអត់ទេតិចទៀតមកគ្នាមកយកដែរឯងទៅមុនណាអញ្ចឹងគ្នាទៅមុនណាព្រោះដោយសារមកគ្នាចាំនៅមុខគាត់ទៅឯណាបាយបាយម៉ាអត់មកទទួលខ្ញុំទៀតទេម៉ែម៉ែដោះ លោកស្រីជាប់ប្រជុំអញ្ចឹងលោកស្រីឲ្យម៉ែដោះមកទទួលកូនថ្ងៃណាក៏ដូចថ្ងៃណាដែរកុហកមក15ឆ្នាំហើយនៅតែកុហកទៀត ង្គលបានអត់ខ្ញុំចង់បានសុភមង្គលនិងភាពកក់ក្ដៅអេមនីឯងកាត់អីមែនមិនបានមុខ ភ្លាមភ្លាមធ្ងន់ធ្ងរចឹងអាយអសុខ្លួនមែនបើឯងអត់ចង់និយាយមួយគ្នាក៏អត់អីដែរតែកុំធ្វើមកចឹងដាក់យើងបានអត់គ្នាគ្រាន់តែមកសួរឯងព្រោះអត់ឃើញឯងទៅរៀនប៉ុន្មានថ្ងៃអីទូរស័ព្ទតេចូលក៏មិនទទួលឆាតក៏មិនតបបារម្ភពេកក៏មិនដល់ទេឯងហ្មងទៅ គាត់ចូលនឹងភៅអស់ហើយអញយកតែមើលណាព្រោះចិត្តដឹងឯងប្រឡងអីបើអត់យល់អីណាអាចទៅសួរគ្នាបានអត់ឃើញមកក៏ចាំយើងបារម្ភណាអឺឯងមានរឿងអីមែនប្រាប់គ្នាមកណាខៃលោកគ្នាជួយបានរឿងគ្នាឯងកុំចង់ដឹងលឺពេកបានអត់ ឯងគួរតែយកពេលបារម្ភពីខ្លួនឯងនិងជីវភាពគ្រួសារឯងវិញទៅល្អជាងឯងមើលទៅគ្រួសារយើងក៏មានជាងឯងរបស់ប្រើប្រាស់ក៏សម្បូរបែបជាងឯងយើងអត់មានខ្វះអីទេឯងត្រូវចាំមានលុយគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ចំណែករឿងទៅរៀនមិនទៅរៀនណាជារឿងរបស់យើងហើយចាប់ពីថ្ងៃហ្នឹងទៅឯងជុំមកខ្វល់ជាមួយយើងទៀត គ្នាគាត់នៅសួរឯងធម្មតាធម្មតាតើឯងមួយឆ្នាំក៏បានដែរបើអស់ភារកិច្ចហើយអាចចេញទៅបានយើងមិនបានជូនទេប្លែកណាស់មនីពីមុនដូចមិនចឹងទេ tích niên miên đường ấy tơ chạm nên chạy chất chạm dành nhiều một những đó chiêng ่เจ้าทะเลาะวา้มาพี่พวกเรานี่เข้าข้างนะ សន្យាថាចប់ទៅជាគ្មានគាត់តែមកណៃអើយសូមមកបាញ់មកវិញមក គេអញ្ចឹងឲ្យអូនបើកម្ដងអីមួយឯងបើកឡានតាំងមួយគេអញ្ចឹងគ្រោះថ្នាក់ណាអើយហើយបើពេលយប់មិនដឹងអង្គុយគេមិនមនុស្សជីមួយគ្នារាប់ឆ្នាំហើយមិនដែរបារម្ភមកបារម្ភអីពេលហ្នឹងដូចចម្លែកអង្គុយឲ្យស្ងៀមស្ងៀមបន្តិចទៀតដល់ផ្ទះហើយ មកយ៉ាងណាអឺមកយ៉ាងអឺងត់ទឹកដៃទៅខ្លួនផងសំឡាត់តាបាក់ផ្លែបាក់ផ្លែពេលគេបាក់ផ្លែពេលគេមកពេលគេមកដល់ពេលគេធ្វើការបាយបាបាយអីមកតែវិន័យហើយពីរនាក់អោអូឡានពេលគេដឹកបានមួយគេដឹកមួយទៅសិនឡានពេលគេមកមួយអីអើយ ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសិលេចសិនឆ្នាំ2022 Yes I can Yes we can អបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមមបៀឈ្នះមេដាយមាសពីមុនសិលេចសិនឆ្នាំ2022ដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ ត្រាបៀម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែង Are you ready? អ្នកនាងងើបហើយហ៎ អញ្ចឹងទៅញ៉ាំអាហារពេលព្រឹកទៅខ្ញុំរៀបរួចអស់ហើយម៉ែដោះម៉ែដោះនៅមើលថែខ្ញុំតាំងពីតូចមែនអត់ចានៅនាងតូចចង់និយាយពីអីគេហ្នឹងម៉ែដោះខ្ញុំដឹងណាហើយពេលដែលខ្ញុំនិយាយពីនេះទៅ ម៉ែដល់កុំខឹងខ្ញុំណាព្រោះថាខ្ញុំគ្មានជំរឿទេណាម៉ែដល់នាងតូចចង់និយាយពីអីនាងតូចក៏និយាយអញ្ចឹងណាខ្ញុំបារម្ភណាស់មានរឿងអីចង់និយាយនិយាយប្រាប់ខ្ញុំមកម៉ែដោះម៉ែដោះតើរកការងារថ្មីធ្វើទៅណាព្រោះថាខ្ញុំលែងមានលទ្ធភាពជួម៉ែដោះទៀតហើយ ដូចម៉ែដោះដឹងស្រាប់ហើយដីធ្លីប៉ាយកទៅប្រចាំគេអស់ហើយហើយផ្ទះនេះសល់តែសបកផ្ទះឯងហើយខ្ញុំក៏គ្មានការងារធ្វើដែរអញ្ចឹងហើយម៉ែដោះទៅរកការងារធ្វើថ្មីទៅណាដោះនេះនឹងតូចនេះនឹងតូចកុំដេញខ្ញុំចេញឯណាទោះបីនៅអត់លុយក៏ខ្ញុំនៅដែរ ខ្ញុំនៅជាមួយនាងតូចជិត20ឆ្នាំហើយកុំដេញខ្ញុំចេញឲ្យខ្ញុំសុំវល់ម៉ែដោះខ្ញុំដឹងណាថាម៉ែពិតជាមិនចង់តាណាចោលខ្ញុំ ទេ តែនេះខ្ញុំពិតជាគ្មានជំរឿនម៉ែណាម៉ែដីលុយឡានទាំងអស់ហាប៉ាដាក់ប្រចាំគេអស់ហើយហើយទៀះហាសល់តែសម្បកទៀះហេហើយខ្ញុំណា ខ្ញុំក៏គ្មានការងារធ្វើដែរម៉ែតរងម៉ែតរកការងារថ្មីធ្វើទៅណាព្រោះម៉ែមានកូនហើយម្ដាយដែលនៅស្រុកដែលត្រូវការលុយណាម៉ែម៉ែទៅទៅណាអត់ទេរីនាងតូច ជានេះទៅណាព្រោះម៉ែមានបន្ទុកច្រើនម៉ែត្រូវចិញ្ចឹមកូនហើយនឹងម្ដាយដែលនៅស្រុកម៉ែយកទៅណាអត់ទេនឹងទៅទុកវិញទៅខ្ញុំអត់យកទេ ទុកវិញទៅម៉ែម៉ែយកទៅនេះទៅ អីទៅម៉ែទៅរកការងារដែលល្អល្អធ្វើទៅណាម៉ែម៉ែបាច់បារម្ភពីខ្ញុំទេខ្ញុំធំហើយខ្ញុំគិតមើលថែខ្លួនឯងឯណាម៉ែខ្ញុំអត់ចង់ទៅណាទេខ្ញុំអត់ចង់ទៅចោលនៅនាងតូចទេ ម៉ែត្រូវមើលថែខ្លួនណាម៉ែម៉ែមិនបារម្ភពីកូនទេហ្នឹងអរគុណច្រើនអឺមនីអឺតែហ្នឹង នៅតែម្នាក់ឯងទេអូនៅតែម្នាក់ឯងហើយហើយមានកែអីមែនអូហើយចុះម៉ែដោះឯងហ៎គាត់ទៅណាអូម៉ែដោះគ្នាឲ្យគាត់ទៅរកការងារថ្មីធ្វើឯងព្រោះថាគ្នានេះអត់មានប្រាក់ចំណាយលើគាត់ទៀតទេរាល់ថ្ងៃនេះផ្ទះនេះសល់តែសម្បកផ្ទះឯណាគ្នាត្រូវចំណាយច្រើនហើយណាមួយម៉ែដោះគាត់មានម៉ែគាត់ហើយនឹងកូនគាត់នៅស្រុកដែលត្រូវចំណាយលុយច្រើនណាចុះ ឥឡូវឯងប្រងគិតមិនមានគិតមិនដាក់ពាក្យធ្វើការច្រើនកន្លែងដែរតែគេអត់យកដោយសារតែគ្នានេះវាអត់មានបទពិសោធន៍មកនេះយើងគិតថាឯងលក់ផ្ទះនេះទៅឯងវិនិយោគទុនជាមួយប៉ាគ្នាទៅធានាថាបានផលហើយចំណេញច្រើនទៀតហ៎មានអ្នកមានជាច្រើនដែលជោគជ័យទោះបីជាអត់ចេះលេងក៏អាចសាកបានដែរ គ្រាន់តែយកលុយឲ្យទៅខាងក្រុមហ៊ុនគេវិនិយោគឲ្យទេអូយវិនិយោគទុនអីគេបើគ្នានេះគ្មាន100ក្នុងខ្លួនផងហ្នឹងលក់តែអញទៅទោះបីជាអញຕົកក៏អត់ចំណេញអីដែរថាមិនត្រូវអញអាចមានដូចការប៉ាអញនៅរស់ក៏ថាបានដែរណាអូយអត់ទេនេះជាគេមរដកដែលម៉ាក់ប៉ាគ្នាទុកឲ្យចុះបើគ្នាលក់ទៅគ្នាទៅនៅណាអឺអញឆោតម៉េះ ទ្រាំលំបាកតែបន្តិចទៅជួនកាលឯងវិនិយោគជោគជ័យឯងអាចទិញផ្ទះធំជាងនេះ20ដងក៏ថាបានដែរហើយបានលុយមកងាយងាយមិនបាច់ធ្វើការក៏មានលុយចាយដែរចឹងណាឲ្យគ្នាគិតមើលសិនណាហើយមិនម៉ាចាំគ្នាប្រាប់ឯងតាមក្រោយណា វិនិយោគទុនមួយហែងមួយខែហ៎មួយខែមុនហ៎អឺលើគ្នាតែតគេតាក់ទងអត់ចូលសោះអើយឯងកុំភ័យមើលតាបានលុយឯងចំណេញណាគ្នាយកទៅឲ្យឯងឯងឯងកុំភ័យអឺបាយចាឥឡូវហ្នឹងហែងទៅណាគ្នាចង់ជួបម៉ែឯងតិចបានអត់គ្នាចង់ដកលុយហ្នឹងយកមកវិញណាគ្នារវល់បានទេណាចំណាយរឿងលុយនោះវិញណាចាំពេលក្រោយចាំញ៉ៃគ្នាទៀតអឡូអឡូម៉ៃ Mate! A lot? Lấy tôi được sắp đi, mình ăn cả tòng ban tế nước về nỉ. លេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះសូមជាយមម្ដងទៀតនៅពេលក្រោយ មកកាចាញ់បោះគេងាយងាយអញ្ចឹងលោកអីក៏អស់ផ្ទះក៏គ្មានម៉ាក់ប៉ាក៏អត់ទៀតតា ពេលវេលាល្អពេលវេលាជាមួយគ្រុត ស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022 Yes I can Yes we can អបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022ដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ Madrid Are you ready? ឃ្លានបាយអាអូយអូយឃ្លានណាអូយអូយមនីឯមនីអារស់នៅសុកស្រួលសុកសុកហ្នឹងណាបាយជាមកធ្លាក់ខ្លួនរកតែបាយ3ពេលគ្មានអូយរកតែកន្លែងជ្រោកក៏គ្មានផងអូយលើឃ្លានបាយ នេះនំហូបនៅមើលអីកោពោះលឺដល់ខ្ញុំនោះហូបទៅខ្ញុំអត់ដាក់ថ្នាំពុលទេហូបតាមស្រួល មួយមួយទៅគ្មានបណ្ណាគេទៅដើមទេសាច់ឈាម ស្រស់ថ្លានេះសំតែជាកូនអ្នកមាន មិនសំមកដេកតាមផ្លូវអញ្ចឹង មែនហ្នឹងខ្ញុំគ្មានបំណងអាក្រក់ធ្វើប្រេះផ្ដាយលើនាងទេខ្ញុំគ្រាន់តែមើលលេងតាហើយសាច់ឈាមស្រស់ថ្លាស្អាតបានទេសំតែជាកូនអត់មានមានទ្រព្យស្ដុកស្ដំនៅរស់នៅសំណុកសុខស្រួលមិនសមមកដេកនៅតាមចាំផ្លូវចឹងហើយនាងឈ្មោះអីបើច័ន្ទមនីឈ្មោះមនីឈ្មោះល្អតាព្រោះទៀតហើយនាងចង់បានការងារធ្វើដែលហូបស្រួលដេកស្រួលអត់ ចាំតបងបើមានការងារអីខ្ញុំធ្វើមែនខ្ញុំអត់ចង់មកអីច្រើនទេខ្ញុំសុំតាបាយ3ពេលបានហើយ2ពេលក៏បានដែរ2ពេលក៏បានដែរអូចាំបានប្រហែលពេលក៏បានដែរឲ្យតែនាងធ្វើការងារនេះបានសម្រេចហើយខំព្យាយាមធ្វើអើមកបើបានតែចង់ចឹងហើយមកបងនាំទៅមកបងអា ហើយកន្លែងណាកន្លែងការងារមិនក៏ស្ងាត់អញ្ចឹងបងកន្លែងហ្នឹងកន្លែងធ្វើការរបស់យើងតិចទៀតមានគេជិះម៉ូតូមកតាមផ្លូវនាងត្រូវរត់ទៅកណ្ដាលផ្លូវហើយស្រែគេជួយចាំយើងនៅចាត់ការ នៅ ពេលដែលប្លន់បានលក់ចែកគ្នាចាយប្លន់នេះឯងចង់ឲ្យយើងធ្វើចោលហ៎ណែយើងអត់ធ្វើទេណាយើងសុំចិត្តស្លាប់ក៏យើងធ្វើអំពើថោកទាបចឹងដែរទៅណាមកវិញលេងអាឈួតក៏មិនសង្ឃឹមថាមិនអស់កន្លែងហ្នឹងទៅវិញបានអត់ទេ អ្នកត្រូវធ្វើតាមយើងលេងយើងជួយផងជួយផងប្រវីងងាប់ដូចខ្មោចឆ្កាហើយនឹងធ្វើការជាមួយយើងញ៉ែរើសយកមកណាយើងសុំបងលេងយើងទៅណាលេងយើងទៅយើងសុំបងបើមិនចង់ជួយសាច់យើងត្រូវធ្វើតាមយើងតិចទៀតណាមានគេជិះម៉ូតូមកកាត់នាងទៅរត់ទៅកណ្ដាលផ្លូវហើយស្រែកសុំឲ្យគេជួយស្ទើរប្រហែលយើងអ្នកចាត់ការតែបើយើងដឹងថានាងឯងចង់រត់ណា ងុំខាននេះនេះនេះចុះព្រមតោហាក់អំតោមកយើងហុយកុំលឹងនេះ បោះស្អាតបានដែរតែមកធ្វើចោលកុំសង្ឃឹមថារត់រួចអសោះអត់ទេលោកប៉ូលីសលោកប៉ូលីសចាប់លែងខ្ញុំទៅខ្ញុំមិនដឹងទេអូគេបង្ខំខ្ញុំទៅខ្ញុំមិនដឹងអីទេលោកប៉ូលីសខ្ញុំខ្ញុំអត់ចង់ធ្វើអញ្ចឹងទេតែគេបង្ខំខ្ញុំឯងលោកប៉ូលីសលែងខ្ញុំមិនបាច់វិញញ៉ៃច្រើនទេចាំតែនិយាយគ្នាក្នុងប៉ុស្តិ៍មកចឹងយប់នេះដេកហ្នឹងសិនហើយហើយនៅទីនេះមូច្រើនណា vấn đề số 4 rồi hướng đi á ngày sai chăm vậy kia chẳng đấy chẳng hai đây có gì mà nhớ chưa tôi được mà គឺទៀតអើយខ្ញុំស្អប់ខ្លួនឯងលោកលីលោកលីដល់ឡើងខ្ញុំតើខ្ញុំបានធ្វើទេគេចោលខ្ញុំ ពេលដែលអ្នកនាងកំងបានមកដល់ហើយចាអរគុណមនីមនីមែនតាមនីគ្នាខំដើររកឯងយូរហើយណាអូយខ្ញុំមិនមែនឈ្មោះមនីទេខ្ញុំឈ្មោះបុផាអឺអ្នកផ្សេងគ្នាមិនដឹងទេប៉ុន្តែសម្រាប់ឯងគ្នាមិនអាចច្រឡំបានទេ ទៅធ្វើការកន្លែងយើងណាគ្នានឹងរកការងារឲ្យល្អជាងនេះតាមសមត្ថភាពរបស់ឯងណានេះគិតថាការងារនេះវាអាចស័ក្តិសមនឹងឯងទេអញ្ចឹងមានន័យថារឿងកន្លងមករចនាឯងអត់មានប្រកាន់ខ្ញុំណាឯងអឺគ្នាយល់ពីសុខទុក្ខលំបាករបស់ឯងយើងរាប់អានគ្នាយូរហើយយើងដឹងថាឯងជាមនុស្សបែបណា ហើយអាយនៅតែជាមិត្តល្អនឹងគ្នាជានិច្ចឆ្លងកាត់រឿងជាច្រើនទៅដឹងថាជីវិតមនុស្សម្នាក់ម្នាក់ពិតជាមិនដូចគ្នាទេ តែអ្វីដែលដូចគ្នានោះគឺយើងអាចខិតខំរៀនសូត្រស្រឡាញ់មនុស្សដែលនៅក្បែរខ្លួនឲ្យបានច្រើនលុយគឺសំខាន់ តែពេលមួយដែលលុយមិនអាចទិញបាននោះគឺភាពកក់ក្ដៅសុភមង្គលមិត្តភាពភាពស្មោះត្រង់និងអាយុជីវិត